យើងនឹងផុតឆ្នាំ2022ចូល2023ហើយថ្ងៃនេះថ្ងៃជាថ្ងៃបញ្ចប់នៅការបុជាសពរបស់ញោមខ្ញុំកណ្ណាអាត្មាភាពជាថ្ងៃបញ្ចប់ហើយហើយធ្វើពិធីតក្កណានុបទានធ្វើព្រឹកមិញហើយសុទ្ធមន្តហើយតក្កណានុបទានចំនួន3ថ្ងៃកន្លងមកហើយ មានញោមពុទ្ធបរិស័ទបានចូលរួមជួយធ្វើម្ហូបធ្វើមហា ធ្វើចង្ហាន់នឹងជាច្រើននៃ ព្រះសង្ឃគុតចាស់បានមកចូលរួមគុតចាស់បោគុតចាស់វិរិយធម្មោគុតចាស់ធម្មរកេតោបានចូលរួមអឺទាំងអស់អង្គហ្នឹងហើយគូបានចូលរួមដែរបាទថ្ងៃនេះយើងជួបគ្នាដើម្បីថ្លែងអំណរគុណផងអាត្មាថ្លែងអំណរគុណដល់ញាតិញោមហើយនឹងហើយថ្លែងអំណរគុណដល់លោកប្រធានប្រតិបត្តិនៃ សហព័ន្ធមកកម្ពុជាក្រមលោកប្រាក់សេរីវុឌ្ឍលោកបានផ្ញើសារជាចូលរួមលេខទុកខ្ញុំកណ្ដាអាត្មាភាពមានភាពកក់ក្ដៅយ៉ាងក្រៃលែងដោយលោកប្រធានបានយកចិត្តទុកដាក់ដល់ខ្ញុំកណ្ដាឲ្យបានផ្ញើសារចូលរួមលេខទុកនឹងគឺជាជារឿងមួយដែលខ្ញុំបណ្ដាមិនដែលបានទទួលទេតាំងពីដើមមកហើយក៏ជារឿងមួយដែលមានភាពអឺ សบายរីករាយហើយកក់ក្ដៅមិនមែនសบายក្នុងន័យក្ដីក្នុងន័យនេះគឺថាក្នុងន័យការឲ្យតម្លៃទៅដល់ខ្ញុំកាលណាសមាភិបអ្នកបានធ្វើកិច្ចការងារសង្គមអញ្ចឹងទៅហើយគាត់បាននឹកឃើញថាម្ដាយខ្ញុំកាលណាសមាភិបបានស្លាប់ហើយគាត់ក៏ចូលរួមចំណែកនៃលេខិតមួយច្បាប់បានផ្ញើមកតាមរយៈបណ្ដាញសង្គមផ្ញើមកដល់ខ្ញុំកាលណាសមាភិបកាលពីថ្ងៃថ្ងៃ ថ្ងៃទីប្រហែលនេះថ្ងៃទីទី2ទីគាត់ចុះថ្ងៃទី13ទី13ណាគាត់ចុះថ្ងៃទី13ណាណាមកថ្ងៃថ្ងៃ13ហ្នឹងណាថ្ងៃ13ថ្ងៃថ្មដៃថ្មស្លាប់ហើយអរគុណឯងមួយទៀតគឺលោកថាច់ចន្ទោដែលជាប្រធានសភានៃសហព័ន្ធមកកម្ពុជាក្រមរបស់យើងដែរនៅ ខាងទីក្រុងម៉ៃបូនបានផ្ញើសាររំលែកទុកតាមរយៈអេເລັກត្រូនិកទាំងដែរ តាមបណ្ដាញសង្គមផ្ញើមកខ្ញុំកណ្ណាអាត្មាភាពចឹងក៏មានក្តីរំភើប14ថ្ងៃទាំង14ណាអូខេឥឡូវដើម្បីឲ្យលោកប្រគុណចាស់វិរិយធម្មោអានសារលិខិតនឹងក្នុងក្នុងនៃចូលរួមលេខទុករបស់លោកប្រាក់សេរីវុឌ្ឍហើយនិងលោកកថាចន្ទោគុណចាស់មានជួយជួយអានគណៈផងណាចា៎ទុកមកការប្រត់ណាត្រៃ ហើយគុំបងគ្រូស្មាតបញ្ញាស្មាតពលលោកញោមគឹមគ្រូណាជាបឋមសូមអឺអាននៅសាររបស់លោកថាចន្ទោមុនថាចន្ទោដែលជាប្រធានសភាតំណាងនៃសហព័ន្ធខ្មែរកម្ពុជាក្រោមបានផ្ញើប្រកេនថាចន្ទោ លេខ55 Coringal Crescent Noble Park Victoria ប្រកេនចំពោះបដិជនគុណពោសវឿងប្រជាអធិការវត្តរតនារាមក្រុងស៊ីដនីប្រទេសអូស្ត្រាលីលិខិតចូលរួមរំលែកមរណទុក្ខខ្ញុំកណ្ណាសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំនិងសោកស្ដាយបំផុត ចំពោះយមស្រីបង្កើតនៃបដិជនគុណដែលបានទទួលមរណភាពដោយរោគគៀបទៀតក្នុងប្រជជនមេយុគ 83ឆ្នាំក្នុងពេលថ្មីថ្មីនេះមរណភាពនេះបានធ្វើឲ្យខ្ញុំកណាមានសេចក្តីរន្ធត់និងសោកស្ដាយជាទីបំផុតខ្ញុំបករណាសូមបួងសួងឲ្យវិញ្ញាណខណ្ឌនៃបាសិកាញោមស្រីបានទៅកាន់សុគតិភពកំបីគ្រៀងគ្រាតាយសូមបដិជ្ជគុណនឹងក្រុមគ្រួសារទទួលនៅការចូលរួមរំលែកទុកពីចម្ងាយដោយសន្តិចិត្តនិងក្រៀមក្រំជាទីបំផុត I thought. I am struggling to find the right word right now, and there's nothing to say to ease the loss of a mother. We are here for you and send our deepest sympathy to you and your family. In loving memory of your mom, thinking of you and hoping you find peace and strength in the days ahead. And I want you to know that I care about you. May your mom rest in peace and continue to guide your way in life. Losing a parent is never easy. May you find solace in the lovely memory you, say, you share with your mom. Suffering the loss of a mother pains and sting unlikely anything else. Please accept my sincere condolences and send my love to your family. ខ្ញុំកណ្ណាថាចន្ទោក្រុងម៉ែលប៊នសាធុសាធុណាហើយជាបន្តសូមនេះគឺជាលិខិតរបស់លោកប្រធានគណៈកម្មការប្រតិបត្តិប្រាក់ស្រីវុឌ្ឍសហព័ន្ធខ្មែរកម្ពុជាក្រោមលិខិតចូលរួមរំលែកមរណទុក្ខប្រគេន ចំពោះបដិជនគុណពោសវឿងប្រជាវត្តិការវត្តរតនារាមទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី យើងខ្ញុំជាថ្នាក់ដឹកនាំសមាជិកសមាជិកានៃសហព័ន្ធខ្មែរកម្ពុជាក្រោមសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំនិងសោកស្ដាយបំផុតចំពោះបាសិកាយ៉ាងជាខៀងដែលត្រូវជានោមស្រីបង្កើតប្រតិភគុណពោសវឿងជាប្រជាអធិការវត្តរតនារាម ទីនៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី បានទទួលមរណមរណភាពក្នុងជនមាយុ83ឆ្នាំ ដោយរោគគាពាតនៅថ្ងៃអង្គារ500ខែមិគសេ ឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវនៅថ្ងៃទី13ខែធ្នូ ឆ្នាំ2022នៅខេត្តពលាវទឹកដីកម្ពុជាក្រោមមរណភាពរបស់ឧបាសិកាយ៉ាញ់ទីគៀង បានធ្វើឲ្យខ្ញុំបាទនិងយើងខ្ញុំជាថ្នាក់ដឹកនាំសមាជិកសមាជិកានៃសហព័ន្ធខ្មែរកម្ពុជាក្រោមមានការសោកស្ដាយជាពន់ពេកនឹងបានបាត់បង់នៅពលរដ្ឋខ្មែរក្រោមនិងបាសិកាមួយរូបដ៏ល្អនៅក្នុងវត្តអារាម និងសង្គមគ្រួសារខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមតាងនាមខ្ញុំបាទផ្ទាល់និងយើងខ្ញុំជាថ្នាក់ដឹកនាំសមាជិកសមាជិកានៃសហព័ន្ធខ្មែរកម្ពុជាក្រោមសូមបួងសួងឲ្យវិញ្ញាណក្ខន្ធសព ឧបាសិកាយ៉ាញ់ទីខៀងបានទៅកាន់សុគតិភពកំបីគ្រៀងគ្រេតឡាយ សូមប្រដេចប្រគុណពោសវឿងនិងក្រុមគ្រួសារសពទទួលនៅការគោរពស្រឡាញ់រាប់អានដ៏ស្មោះអំពីខ្ញុំបាទយើងខ្ញុំសហរដ្ឋអាមេរិកថ្ងៃទី13ខែធ្នូ ឆ្នាំ2022ហត្ថលេខានឹងត្រាប្រាក់សេរីវុឌ្ឍប្រធាន ប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោមគុណខ្ញុំមកណាមានសារពី បុណ្យចាស់ហើយនឹងញាតិញោមយើងនៅឯរដ្ឋអដាលេដណាចាផ្ដាំផ្ញើប្រគេនចូលរួមអាណត្តិព្រះអង្គហើយដោយព្រះអង្គបានជ្រាបលោកសូមនីនិងលោកថាច់ដានបានចូលចាប់អ្នកផលក្នុងម្នាក់ម្នាក់100ដុល្លារអឺឲ្យញាតញោមយើងតាមចំការ មានញោមដុកញោមហុលណាញោមសងឡាយញោមអុកឡាណាហើយនឹងញោមភៀងណាហើយនឹងបងទៅជាមីរបស់បងធៀងណាញាតញោមបងធៀងហ្នឹងអ្នកណាទៀតចេះ និងមិត្តភ័ក្តិរបស់អឺមេព្រះអង្គធៀងហ្នឹងមានផ្ញើជាផ្លែមការមកណាហើយខ្ញុំកណាបានប្រកេនជំរាបញាតិញោមទាំងអស់បានប្រកេន ទៅតាមវត្តទាំង4វត្ត មាន វត្តរតនារាមហ្នឹងមុនគេហើយចែកជូនញាតិញោមអង្គធ្វើបន់ខ្លះផងប្រគេនតាមវត្តហ្នឹងមានស៊ូគីនីពេញប៉ោះឆេរីតម៉ាតូ ហើយត្រសក់ត្រប់ហើយនឹងម្ទេសកផ្លោកណាបងណាណាទេខ្ញុំកណោប្រគេនទៅវត្តធម្មសាមគ្គីវត្តបុណ្យរិទ្ធខេមរៈសារាមហើយវត្តរតនារាម យើងហើយនឹងវត្តកេតនៈរស្មោណាទេគេពួនអញ្ចឹងទិផលកើតពីសល់ផលបនហ្នឹងញាតិញោមទាំងអស់បានចូលរួមចែកម្លែកមកណតុកជាមួយព្រះអង្គគ្រូព្រមខ្ញុំកណាផ្ទាល់ដោយ មនោសញ្ចេតនាដ៏ជ្រាលជ្រៅ ចូលរួមចែកម្លែកហើយនឹងសូមគោរពនៅ ការតាប់កិច្ចដែលព្រះអង្គបានបំពេញតាគណនុបទាន ជាកលបុតម្នាក់ដើម្បីសម្ដែងកតញ្ញូកតវេទីចំពោះមេដាហើយសូមក៏ទទួលនៅបុណ្យកុសលនេះឲ្យសោយសុខក្នុង សុខតិភពបាទសូមអរគុណអរគុណដែរអរគុណមែនតើចំពោះលោកប្រាក់ស្រីវុឌ្ឍដែលជាប្រធាន ប្រតិបត្តិលោកមានការ យល់តាមដោយចិត្តបរិសុទ្ធរបស់គាត់ហ្នឹងបាន ផ្ញើជាលិខិតមកតាមរយៈខ្ញុំកាលណាហ្នឹងជា ប្រធានស្ងប់ប្រតិបត្តិនៃសហព័ន្ធផងហើយក៏គាត់និយាយនិយាយរៀបរាប់ថាមានគណៈគណៈនយោបាយសមាជិកសមាជិកទាំងអស់សមាជិកសមាជិកទាំងអស់នេះ គឺជាកិត្តិយសដ៏ធំធេងខ្ពង់ខ្ពស់ណាស់ដែលខ្ញុំកណ្ដាលបានទទួលនៅសារនេះគឺជាសារមួយដែលមានមានអត្ថន័យដ៏ជ្រាលជ្រៅក្នុងការចូលរួមរំលែក រំលែកទុកធម្មតានឹងការងារដែលតាមមនុស្សទូទៅទាំងអស់ក្នុងโลกជានេះមនុស្សโลกជានេះគឺតែងតែជួបប្រទះនៅរឿងចឹងប៉ុន្តែ ការចូលរួមចំណែកនៃការចែកកម្លេចឲ្យផ្ដល់ជាសារអញ្ចឹងគឺជាភាពកក់ក្ដៅមួយទេណាជាជាការបង្ហាញអំពីនៅបកតិយោឲ្យជាការបង្ហាញអំពីទឹកចិត្តហើយការយកចិត្តទុកដាក់ដល់សមាជិកសមាជិកានឹងគឺជាប្រធានដែលមានគុណធម៌ល្អទេណាណា ពលរដ្ឋទូទៅនឹងមានចិត្តកក់ដៅណាទេណាហើយកណ្ដាលហ្នឹងក៏មិនមែនជាអ្នកមានកិត្តិយសអីខ្ពង់ខ្ពស់ទេក៏ថាបាន ស្គាល់ហើយបានតើធ្វើកិច្ចការងារសង្គមដើម្បីបម្រើផលប្រយោជន៍ផ្នែកក្រមយើងក៏គាត់បានមើលឃើញនៅគុណតម្លៃរបស់យើងទៅក៏គាត់បានផ្ញើសារដូច្នេះខ្ញុំកណ្ណាស្វាភាពក៏សូមអរគុណដល់លោកចាថាច់ចន្ទោផងហើយដែលបានផ្ញើសារប្រកបកថាធនីផងដែរ ហើយគាត់ជាប្រធានសភាតំណាង នៅខាងទីក្រុងម៉ៃបនហើយក៏សភាតំណាងខាងទីប្រទេសអូស្ត្រាលីទាំងមូលណាបាទជាតំណាងរបស់សហព័ន្ធសហព័ន្ធណាណាដូច្នេះសមាភិបក៏មានភាពកក់ក្ដៅផងដែរព្រោះគាត់ជាអ្នកតំណាងអញ្ចឹងគាត់មានការយកចិត្តទុកដាក់តែនៅក្នុងន័យជាឯកជននេះព្រោះគាត់បានគាត់បានសារក្នុងន័យឯកជនប៉ុន្តែតំណាងដោយសហព័ន្ធដែរគាត់របស់ណាណា អូខេគាត់ចង់ឲ្យមានថែមទេអាកណាមានតែប៉ុណ្ណឹងហើយខ្ញុំគឹមគូគាត់ចង់មានអីអូខេឥឡូវបែរមកជួបបងគឹមគូដែលជាបាទសុខបាយបងបាយឥឡូវអាត្មាចង់ដល់ប្រគល់ឲ្យបងជួយជួយបញ្យលអំពីធោអាបន្តិចពីព្រោះហ្នឹងអ្នកដែលបាត់បង់មនុស្សជាទីស្រឡាញ់ធម្មតាមាន ទុកខ្ញុំបងមានទុក មានទុកហ្នឹងគឺទុកមិនប្រកបទៅដោយថាថា បបាទានប្រកាន់ថាអត្តវេតុបាទានអត្តវេតុបាទាននេះគឺការប្រកាន់មមខ្លួនឯងហ្នឹងឥឡូវគុណបងគូមានអីបញ្យល់ធរថាហ្នឹងវាជាធរធម្មជាតិព្រះអង្គសម្ដែងថាមានមានការបែកកើតបដិសន្ធិជាខាងដើមនិងមានការប្រែប្រួលបែកធ្លាយទៅជាខាងចុងបងណាណាថ្លែងគុំព្រះអង្គថ្លែងគុំដេចគុណពីអង្គ និងសូមក្រាបថ្វាយគុំតេជគុណគ្រប់អង្គដែលធ្វើទស្សនា live តក្នុងពេលនេះហើយជំរាបសួរញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានធ្វើទស្សនា live តចេញពី KKCC TV ក្នុងឱកាសនេះអឺខ្ញុំប្រកាសណាមុនដំបូងរបស់សូមសម្ដែងនៅសមានចិត្តគឺសេចក្តីទុកយ៉ាងក្រៀមក្រំថារំលែកទុកជាមួយនឹងព្រះអង្គ គុណម្ចាស់ពណ៌សវឿងជាសុវណ្ណបញ្ញាពណ៌សវឿងហើយនឹងត្រូវជាបងប្អូនដែលនៅកម្ពុជាក្រោមទៀតផងដែលមានសេចក្តីកើតទុកវេទនាជាទម្ងន់ដោយបាត់បង់អ្នកម្ដាយដែលជាទីស្រឡាញ់ពេញចិត្តឬឧបាសិកាយ៉ាញ់ទីខៀងដែលបានធ្វើមរណកាលនៅថ្ងៃអង្គារទី13ខែធ្នូឆ្នាំ2022 នៅវេលាម៉ោង8 4នាទីព្រឹក នៅកម្ពុជាក្រោមម៉ោងអូស្ត្រាលីគឺម៉ោង12 4នាទីថ្ងៃត្រង់អឺការដែលបែកធ្លេចាក់ខណ្ឌនេះ ជារឿងរបស់ធម្មជាតិដូច្នេះសូមព្រះអង្គនិងបងប្អូនព្រះអង្គដែលនៅកម្ពុជាក្រោមនឹងពិចារណាយល់តាមព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីធម៌នឹងទី1ព្រះអង្គនិយាយសម្ដែងអំពី ធម៌ដែលជាធម្មជាតិវាកើតឡើងហើយតែងតែរលត់ទៅវិញចាប៉ុន្តែក្នុងនេះព្រះអង្គថាភ័យនេះជាភ័យទី1ដែលហៅថាអមេតាបតិកៈភ័យភ័យដែលសេចក្តីស្រឡាញ់រវាងម្ដាយនិងកូនកូនទោះបីស្រឡាញ់គ្នាស្និទ្ធស្នាលគ្នាយ៉ាងណាក៏ដោយក៏មិនអាច ជំនួសគ្នាបានថាអូម្ដាយកុំឲ្យស្លាប់ខ្ញុំស្លាប់ជំនួសក៏បានឬក៏ម្ដាយកុំឈឺខ្ញុំឈឺជំនួសក៏បានមិនបានទេប្រពុតលោកថាមិនបានទេជាជាធម្មជាតិរបស់វាអញ្ចឹងបើនិយាយពីខណ្ឌ5ដែលដែលកើតឡើងមកព្រះសម្ពុទ្ធថាត្រាស់ថាអវិញ្ញាណបច្ចយានាមរូបੰងនោះព្រោះព្រោះមានវិញ្ញាណជាដើមហេតុទៅកើតនាមនឹងរូបឡើងនាមរូប ឬក៏វិញ្ញាណឧបាធោនាមរូបៈអវកន្តិពេលដែលវិញ្ញាណប្រកបហើយនាមនិងរូបរមែងប្រកបតាមព្រះអង្គទ្រង់ត្រាស់ទេសនាបញ្យលចឹងថាថាជា ជាធម្មជាតិរបស់វាសួរតាមនាលភិក្ខុទាំងឡាយតើចរិយាមរណៈនឹងព្រោះមានជាតិជាហេតុជាតិជាបច្ច័យទៅបានជារាមរណៈរមែងកើតឡើងធម្មជាតិនៃធរទាំងឡាយនេះ ព្រោះហេតុដែលព្រះតថាគតទាំងឡាយនឹងកើតឡើងក្តីនឹងមិនកើតឡើងក្តីធម្មជាតិនោះរមែងមានតាំងនៅហើយដូច្នោះឯងនេះវាតាំងនៅអញ្ចឹងទោះបីព្រះពុទ្ធមិនកើតឡើងក៏ធម៌នឹងវាតាំងនៅអញ្ចឹងដែរនឹងជាធម្មធម្មតតាព្រះអង្គថាធម្មតតា វារមែងតាំងនៅជាប្រចាំជាធម្មជាតិដល់ទី2ទៀតព្រះអង្គថាថាជាធម្មនិយមតាធម៌ ដែលវាអាស្រ័យអញ្ចឹងហើយវាតាំងនៅអញ្ចឹងវាជាច្បាប់នៃធម្មជាតិដែលកើតឡើងហើយទីបំផិតត្រូវតែវិនិច្ឆ័យបែកផ្លេកទៅវិញហើយបន្តមកទៀតបានប្រពុតត្រាស់ថាវាជាអិតបច្ចយតា គឺធរដែលមានហេតុនឹងកើតមកពីហេតុណាបើមានរបស់នេះរបស់នេះជាហេតុរបស់នេះរបស់នេះទៅកើតឡើងអញ្ចឹងមកពីមានជាតិកើតឡើងមកជា បានជាខណ្ឌ5តាក់តែងឡើងហើយ សម្មាសម្ពុទ្ធទ្រង់សម្ដែងអំពីវិញ្ញាណបច្ចយានាមរូបាំងហ្នឹងគាត់ថាវិញ្ញាណចុះមកចាប់បដិសន្ធិក្នុងផ្ទៃមេដាហ្នឹងកើតជាតិរកហ្នឹងចាប់ដើមមានហើយមាននាមនិងរូបហ្នឹងណារូបបាននៃមហាពុទ្ធធាតុ4ដីទឹកភ្លើងខ្យល់ដែលយើងហៅថាកាយរាងកាយរបស់យើងហ្នឹងសម្ពុទ្ធាប្រកបដោយមហាភូតៈ4គឺដីទឹកភ្លើងនិងខ្យល់ប៉ុន្តែយើងមិនតាន់យល់ឥឡូវខ្ញុំទៅយល់ប្រហែលមួយឆ្នាំពីរឆ្នាំហ្នឹងយល់យល់រៀងគួសមដែរយល់ថា ដោយការយើងយកធម៌ពុទ្ធនោះមកពិនិត្យសង្កេតមើលទៅឃើញវាពិតឬអត់ដែលព្រះសម្មាសម្ពុទ្ធថារាងកាយមនុស្សយើងប្រកបដោយមហាភូតធាតុ4ហ្នឹងទៅពិចារណា ដល់ពេលកាយវាបែកធ្លាយទៅវិញហ្នឹងណាអង្គស្រាប់តែមនុស្សយើងនៅដង្ហើមសោះសោះស្រាប់តែដាច់ខ្យល់ស្លាប់ទៅឃើញធាតុខ្យល់វាបែកធ្លាយមុនគេអាហ្នឹងបានន័យថាធាតុមួយបែកធ្លាយទៅហើយវិញ្ញាណអាចមកតាំងនៅបានទៀតទេក្នុងរូបកាយហ្នឹងដល់ពេល ធាខ្យល់បែកធ្លាយហ្នឹងទៅវិជ្ជបណ្ឌិតគេប្រកាសថាមនុស្សស្លាប់ហើយយើងចាស់ចាស់ហើយមនុស្សដាច់ខ្យល់ស្លាប់ធាតធាតខ្យល់បែកធ្លាយមុនហើយដល់ពេលបន្តមកទៀតបើយើងសាក់សពនឹងទុកបានពី3ម៉ោងក្រោយមកទៅប៉ះសាក់សពនឹងត្រជាក់ស្រេបធាតភ្លើងក៏ដលេបាត់បែកធ្លាយចេញពីខាំហ្នឹងហ្នឹងហើយបន្តមកទៀតបើយកសាក់សពទៅចោលនៅព្រៃអីបានរយៈពេល6ខែមួយឆ្នាំឃើញសាក់សពផើមបែករលេះរលួយចេញទៅហូរជាខ្ទុះជាឈាមជាអីហ្នឹង ផែនដីត្រួតត្រងដូចចលែងកម្រងចឹងត្រង់ទៅជាទឹកអស់ហ្នឹងអាហ្នឹងអពធាតធាតទឹកបែកឆ្លេដែរបន្ទាប់មកនៅសល់សក់កញ្ចក់ឆ្អឹងអីជាដើមហ្នឹងនឹងនៅបានយូរបន្តិចធាតធាតរឹងនៅក្នុងខ្លួនហ្នឹងនៅបានយូរនៅជាធាតដីហ្នឹងនៅបានយូរបន្តិចបន្ទីបំផិតក៏វិលត្រឡប់ទៅជាធម្មជាតិរបស់វាតែសំពុទ្ធថាជាច្បាប់របស់ធម្មជាតិអញ្ចឹងបានប្រពុតលោកត្រាស់ថាមនាលភិក្ខុទាំងឡាយតថាគតរមែងដឹងព្រមចំពោះ រំលែងដល់ព្រមចំពោះនៅធម្មធាតុទាំងឡាយនោះ ពេលដឹងព្រមចំពោះហើយដល់ព្រមចំពោះហើយរំលែងប្រាប់រំលែងសម្ដែងរំលែងបញ្ញត្តិរំលែងតាំងទុកឡើងរំលែងបើកចំហរំលែងចែកចេញឲ្យច្បាស់ហើយរំលែងធ្វើឲ្យឃើញច្បាស់ក្រឡែតក្នុងភ្នែកថាធម៌នេះគឺវាជា formatitta ណាខនេះគឺជាតតតាគឺវាវាមានសភាពជាយ៉ាងនោះវាមិនវាមិនអាចផ្លាស់ប្ដូរចេញពីសភាព ធម្មជាតិនឹងទេ បន្ទាប់មកព្រះអង្គត្រាស់ថាជាអវិតតតាគឺវាមិនអាចទៅជាភាពដតីបានទេវានៅតែអញ្ចឹងវាមិនកែប្រែបានទេកើតមកហើយត្រូវតែស្លាប់ទៅវិញ បន្តមកទៀតព្រះអង្គថា អានញ្ញតតាវាមិនទៅជាប្រការដតីបានឡើយហើយបាន ថាជាអិតបច្ចតាអិតបច្ចយតាហ្នឹងបើមានរបស់នេះរបស់នេះកើតឡើងជារាមរណៈរមែងកើតដឹងថាបើមានជាតិកើតឡើងហើយជារាមរណៈរមែងតាមមកជាធម្មជាតិរបស់វាយើងមិនអាចជៀសផុតទេនឹងមានតែព្រះសម្មាសម្ពុទ្ធដែរដែលព្រះអង្គទ្រង់ត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណដែលព្រះអង្គកសាងមក4អសង្ខ័យកម្រៃមួយសែនកាប់ហ្នឹងដើម្បីអីដើម្បីកម្ចាត់បងនៅ ជាតិជារាមរណៈព្រោះព្រះអង្គដឹង អង្គឃើញមានដំណងចង់កម្ចាត់បងមិនចង់ឲ្យស្លាប់កើតស្លាប់កើតទេហើយបើកម្ចាត់បងនៅជារាមរណៈសេចក្តីស្លាប់និងសេចក្តីចាស់នឹងបានតលតែកម្អោយជាតិនឹងវាកើតឡើងទៅបានស្លាប់ដូច្នេះធរជាធម្មជាតិហើយដែលយើងព្រះពុទ្ធលោកថាយើងជាសត្វតសត្វតនឹងយើងមានបំណងស្រឡាញ់ណារូបរាងកាយហ្នឹងថាជាអញថាជារបស់អញថាជាខ្លួនអញព្រះពុទ្ធថាអ្នកឯងយល់ច្រឡំទេរបស់អ្នកឯងបដោះអសន្នមួយរយៈពេលប៉ុណ្ណោះយ៉ាងយូរបាន100ផ្លាយឆ្នាំជាងបន្តិច និងបើសិនជាអាយុសុខភាពល្អបានវែងបន្តិចប៉ុន្តែទីបំផុតវាបែកធ្លាយទៅវិញពួកអ្នកមិនដឹងទៅចាប់យកមកទៀតទៅចាប់យកថាជារបស់អ្នកទៀតពេលបែកធ្លាយអ្នកក៏បែកធ្លាយទៅតាមវាដែរអាហ្នឹងហើយហ្នឹងពុទ្ធថាសត្វតៈដូច្នេះសូមញាតញោមព្រះអង្គក៏ដោយវាតនេះណាវាតសត្វតៈហ្នឹងប្រែថាវាវាវាវល់វល់អន្តោលទៅក្នុងភពទុយភពតោមទៅតាម សង្សារវត្តទៅតាមចំណងគឺតណ្ហារបស់ខ្លួននឹងឯង តណ្ហាគឺចំណងរបស់ខ្លួននឹងដូច្នេះសូមឲ្យញាតិញោមដែលជា ត្រូវជាសាច់សាលហិត ជាពិសេសព្រះអង្គជាដើមនិងបងប្អូនទាំងអស់ហ្នឹងសូមឲ្យពិចារណាសិនជាជាធម្មជាតិឥឡូវហ្នឹងយើងជាកូនជាជាចៅក្តីហ្នឹងគ្មានធ្វើអ្វីបានក្រៅពីនេះដែរដែលគាត់ធ្វើមរណកាលទៅហើយហ្នឹងធ្វើមិនក៏មិនបានទេមាន តែធ្វើបិណ្ឌដោយប្រសំពុតលោកថាតែគណៈនុកទៀនកណាមានមនុស្សដែលទៅសួរប្រសំពុតថាចុះ ចង់ធ្វើបិណ្ឌឧទ្ទិសឲ្យអ្នកដែលស្លាប់ប្រឡងទៅហើយហ្នឹងធ្វើយ៉ាងម៉េចព្រះសម្ពុទ្ធលោកត្រាស់ថាឲ្យធ្វើតកិណាមួយតកិណាហ្នឹងបើនិយាយទៅតាមនេះហ្នឹងព្រះអង្គយើងហៅថាតកិណានុពទាន ការដែលយើងធ្វើបន់ចង្ហាន់វាន់ទាផ្សេងផ្សេងប្រគេនដល់ប្រសង្ឃគឺថាបើធ្វើយើងត្រូវតែតម្កល់ឲ្យដល់សង្ឃក្នុងតកណីយបុគ្គលដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងនេះវាមានដល់14ចរ14ថ្នាក់ ទីមួយយើងឲ្យទៀនដល់ពួកពពួកសត្វដេរេឆានហ្នឹងក៏ឈ្មោះថាធ្វើទៀនដែរបងហ្នឹងក៏តក្កណាមួយដែរប៉ុន្តែ បានទេថា បានបានផលតែ100ដងទេចុះបើឲ្យទៀនដល់បុគ្គលពុទ្ធជនទ្រុសិលបានថាបានផលទេថាបាន បានដល់1000ដងចុះបើឲ្យទៀនដល់បុគ្គលអ្នកមានសិលថាបានផលទេបានបាន10000ដងអត់បាន100,000ដង ហើយចុះបើធ្វើបិណ្ឌដល់បុគ្គលដែលប្រស្ចាកម្មនៅខាងក្រៅនោះពួកហ្នឹងប្រស្ចាកម្មបានដល់ពួកធ្វើសមាធិបានបឋមជាណាបងបានប្រស្ចាកម្មហ្នឹងថាបានទេ បានបានដល់មួយសែនកដងនោះហើយចុះបើធ្វើបិណ្ឌតក្ខណាហ្នឹងឲ្យទៅដល់បុគ្គលដែលអរិយបុគ្គលនោះតពិសោតាបរិមៈទៅនោះព្រះសម្ពុទ្ធថាជា ផលដែលมันអាចរាប់បានទេប្រៀបដូចទឹកមហាសមុទ្រចឹងมันអាចរាប់បានប្រមាណអលកៈទេប្រមាណលីត្រអាចរាប់រាប់បានទេទឹកមហាសមុទ្រទាំង4 តែឲ្យដល់អរិយបុគ្គលហ្នឹងផលធំប៉ុណ្ណឹងណាហើយបើសិនជាដល់សតាបរិផលហ្នឹងឡើង100ដងសតាបរិមៈ100ដងបានបានស្មើសតាបរិផលឲ្យដល់សតាបរិផលបុគ្គលរិយបុគ្គលហ្នឹង100ដង បានដល់ណែសក្តិគេមមៈសក្តិគេមមៈ100ដងបានស្មើនឹងសក្តិគេមិផល1អសក្តិគេមិផល100ដងបានដល់អនាគេមមៈ1អាណាគេមិមៈហ្នឹង100ដងបានដល់អនាគេមិផលហឹម ដល់អនាគាមិផល100ដងបានដល់អរហត្តមគ្គដល់អនាអរហត្តមគ្គហ្នឹង100អង្គបានស្មើនឹងអរហត្តផលអរហត្តផលនឹង100អង្គបានស្មើព្រះបច្ចេកពុទ្ធឲ្យដល់ព្រះបច្ចេកពុទ្ធនឹង100អង្គបានស្មើនឹងព្រះសម្មាសម្ពុទ្ធដែលយើងហៅថាតថាគតអរហន្តសម្មាសម្ពុទ្ធនោះមិនបានស្មើនឹងពុទ្ធសួរថាមានតទៅទៀតទេមានព្រះសម្ពុទ្ធលោកឲ្យឲ្យទានសណ្ដោដល់សង្ឃនោះមានអន្តសង្ឃច្រើនយ៉ាងទៀត សងនឹងមាន7បែបទី1មានប្រពុតគង់ជាប្រធានណាហើយភិក្ខុគង់មកចំហៀងភិក្ខុនៃគង់មកចំហៀងយើងទៅធ្វើទានថ្វាយប្រសង់មានប្រពុតជាប្រធានមានភិក្ខុភិក្ខុនៃទាំងសងខាងអាហ្នឹងអានិសងធំណាហើយបន្តចុះមកទី2គឺប្រពុតបរិណិព្វានទៅហើយ មានភិក្ខុសង្ឃនិងភិក្ខុនៃសង្ឃទាំងសងខាងក៏យកធ្វើទានដែរហើយបន្តមកទៀតដល់ភិក្ខុសង្ឃទាំងឡាយបន្តមកទៀតទី ទី3និងទី4ដល់ភិក្ខុនៃសង្ឃទាំងឡាយហើយបន្តមកទៀតអស់ភិក្ខុសង្ឃភិក្ខុនៃសង្ឃទៅយើងធ្វើទានហ្នឹងឲ្យទៅនិមន្តភិក្ខុមកហ្នឹងបើយើងត្រូវការមួយអង្គពីរអង្គទៅទៅទូលដល់រាជគុណឬព្រះអង្គម្ចាស់ដែលអ្នកចាត់ចែងសង្ឃនិមន្តមកថាខ្ញុំបង្កើតណាសូមនិមន្តព្រះភិក្ខុឬក៏ភិក្ខុមួយអង្គពីរអង្គបីអង្គអីចឹងត្រូវការដើម្បីមកទទួលទានខ្ញុំកណ្ដាលនឹងថ្វាយទានហ្នឹងក៏ឲ្យឧទ្ទិសដល់សល់ ផលដល់សង្ឃក៏បើឈ្មោះថាស្មើនឹងធ្វើបិណ្ឌប្រគេនសង្ឃដែរហើយបន្តមកទៀតភិក្ខុនៃចំនួននេះមានភិក្ខុនៃតនិមន្តភិក្ខុអ្នកចាត់ចែងនឹងចឹងដែរសូមនិមន្តភិក្ខុនៃមួយអង្គពីរអង្គមកខ្ញុំកណានឹងថ្វាយទៀនដល់សង្ឃនឹងក៏ឈ្មោះថាតម្កល់ទៀនដល់សង្ឃដែរនៅដល់ទី7ហ្នឹងអាហ្នឹងភិក្ខុភិក្ខុនៃដល់ទីបញ្ចប់ហ្នឹងក៏សង្ឃហើយសួរថាអានិសង្ឃប៉ុណ្ណឹងគ្រប់ទេនៅសាងអ្វីបានបនច្រើនជាងនេះទៀតឲ្យសាងគាត់សាងវិហារថ្វាយប្រគេនប្រសង្ឃ បានអានិសង្សច្រើនជាងនឹងទៅទៀតណ៎ហើយសួរថាមានអ្វីបានច្រើនជាងនឹងទៀតទេ ថាមានឲ្យដល់សាសនាគុំ3គឺដល់នៅព្រះសម្មាសម្ពុទ្ធអង្គម្ចាស់ជាទីពឹងទីរលឹកដល់នៅព្រះធម៌ជាទីពឹងទីរលឹកដល់នៅព្រះអរិយសង្ឃជាទីពឹងទីរលឹកអានិសង្សច្រើនជាងការសាងកតិសាងផ្វាយទាននេះគ្រប់បែបយ៉ាងអានិសង្សច្រើនហើយសួរថាមានអ្វីច្រើនជាងនឹងទៅទៀតទេថាមានព្រោះអ្វីបានច្រើនជាងនឹងទៀតពុទ្ធលោកត្រាស់ថា ការដែលណែធ្វើទៀនហ្នឹងយើងនិយាយពីការឲ្យទៀនហ្នឹងតែមានមានពីណែដល់នៅព្រះតៃសារណគុំដោយមិនងាករេប្រែប្រួលហ្នឹងបានសងច្រើនជាងការឲ្យទៀនគ្រប់បែបយ៉ាងបន្តមកទៀតសិល5បើយើងរក្សាសិល5ឲ្យខ្ជាប់ខ្ជួនកុំឲ្យបែកធ្លាយកុំឲ្យសៅមងកុំឲ្យទ្រុះអានិសងច្រើន ជាង ត្រៃសារណគុំ3ហ្នឹងទៀតហើយប្រពុត មានគេសួរថាចុះមានអ្វីបានផលច្រើនជាងនឹងទៀតទេថាមានប្រពុតលោកថាមានអានិសង្ឃបានច្រើនជាងនឹងទៀតឲ្យធ្វើសមាធិចិត្តអារម្មណ៍នៅតែមួយហើយឲ្យផ្សាយមេត្តាធម៌សូម្បីតែមួយរយៈពេលនៃការបាត់ម្រាមដៃឬក៏ការបឺតដង្ហើមខ្សឺសល់ក៏អូបចូលព្រឹកហ្នឹងក៏អានិសង្ឃទៅធំធេងជាងការរក្សាសិលការដល់ព្រះសីសានុគមគ្រប់បែបយ៉ាងទៅនេះការសមាធិអានិសង្ឃធំប៉ុណ្ណឹងហើយសួរថាជឿអ្វីដែលមានអានិសង្ឃច្រើនទៀតទេថាមានទៀត ចង់បញ្ចប់ថាធ្វើសមាធិចម្រើន អនិច្ចសញ្ញាគឺធ្វើសមាធិឲ្យដឹងឃើញខណ្ឌ5ជាអនិច្ចសញ្ញាបានន័យថាខណ្ឌ5វាមិនទៀងទេកើតមកហើយទីផិតវាទៅតែបែកធ្លាយទៅវិញអញ្ចឹងដូចដូចឧបាសិកាណែយ៉ាញ់ទីខៀងអញ្ចឹងឃើញណាគាត់គាត់កើតឡើងគាត់អាយុគាត់បានវែងល្អគាត់ធ្វើបិណ្ឌទានបានច្រើនប៉ុន្តែបំផិតក៏គាត់ទៅបែកធ្លាយរាងកាយហ្នឹងណាអានឹងជារឿងពិតដែលព្រះសម្មាសម្ពុទ្ធហ្នឹងឃើញទេ អូយហេតុហេតុម៉េចបានចុងក្រោយគេធ្វើសមាធិអីឃើញចម្រើនអនិច្ចសញ្ញាបានផានអានិសង្ឃច្រើនម្ល៉េះអានេះខ្ញុំកណាសុំធ្វើអត្ថាធិប្បាយទេកន្លែងវាមានន័យជ្រៅណាស់គាត់តែធ្វើសមាធិអង្គុយស្ងៀមស្ងៀមមកសន្ទុះណាហើយចម្រើនអនិច្ចសញ្ញាមើលឃើញអនិច្ចសញ្ញាដឹងថាខណ្ឌ5មិនទៀងទេណាវាកើតអីប្រសំពុតត្រាស់ថាមនៈភិក្ខុទាំងឡាយបុគ្គលណា ដែល មានចិត្តជាប្រកដីនឹកឃើញចនិចនៅ ភ្នែកត្រជាចំបោះអណ្ដាលកាយចិត្តឬក៏រូបវេទនាសញ្ញាសង្ខារវិញ្ញាណនេះជា ធម្មជាតិមិនទៀងទេ មានការប្រែប្រួលជាធម្មតាអញ្ចឹងមានសភាវៈបដូរពីមួយទៅមួយជាធម្មតាបុគ្គលនោះឈ្មោះថាសទ្ធានុសារីសទ្ធានុសារីហ្នឹងបានដល់សតាបរិមគ្គបងសតាបរិមគ្គអ្នកកំពុងស្ដាប់នៅមគ្គយល់សតាបរិមគ្គហើយបុគ្គលនោះណែឈានចូលទៅកាន់សម្មតិយាម គឺការជឿដោយសេចក្តីជឿដ៏ត្រឹមត្រូវហើយឈានចូលទៅកាន់សัพពរិសភូមិគឺភូមិនៃសัพពរោះឆ្លងផាត់ពុទ្ធជនភូមិហ្នឹងឃើញទេដាច់ឆ្លងផាត់ពុទ្ធជនភូមិចូលទៅជាអរិយាណាព្រះសម្ពុទ្ធទ្រង់ជាកថាបុគ្គលនេះនឹងមិនធ្វើការមរណៈឡើយមុននឹងមុននឹងធ្វើការមរណៈហ្នឹងនឹងបានសម្រេចនៅសោតាបតិផលបរិបូរទៅបានធ្វើការមរណៈនេះឃើញទេ ទៅជាអរិយបុគ្គលណាហើយអរិយបុគ្គលនឹងសំខាន់ដល់ថ្នាក់ណានោះបានបានយើងចិត្តសោតនមស្ការហ្នឹងនៅក្នុងណែបតសុបតិបានណោនោះសោតាបរិមៈសោតាបរិផលនោះព្រះសម្មាសម្ពុទ្ធទ្រង់សួរទៅភិក្ខុទាំងឡាយថាមនៈភិក្ខុទាំងឡាយចុះសោតាបរិផលនឹងណែស្ដេចមហាចក្រផែនដីទាំងមូលនោះកម្រកើតមានណាព្រះអង្គពាក្យថាស្ដេចចក្រពតរបស់ព្រះសម្មាសម្ពុទ្ធនឹងបាននៃផែនដីមួយទាំងមូលហ្នឹងបង មហាសមិទ្ធទាំង4និងទ្វីបទាំង4ហ្នឹងជាជារបស់ព្រះអង្គទាំងអស់ប្រកបដោយទស្សពិតរាជធរហើយប្រកបដោយនេះទៅកើតជាស្ដេចចក្រហ្នឹងហើយ មានមានបិណ្ឌបារមីមានមានរាងកាយហ្នឹងប្រកបដោយស្អីដែល32ប្រការនោះមានអានិសង្សដល់ប៉ុណ្ណឹងហើយសួរតាតើអ្នកនឹងហើយនឹងសតាបរិផលកំពេចកំពុកដែលជាអ្នកវិជ្ជសម្ពុតណែកលុំខ្លួនអ្វីសម្ពុតរំខ្លួននឹងប្រសងតើកវនពនចំពោះមកហ្នឹង អ្នកដែលបានសោតាបរិមេកហើយក្នុងណែស្ដេចចក្រពតនឹងណាសំខាន់ជាងភិក្ខុឆ្លើយមិនតាន់ហួចទេដល់អញ្ចឹងប្រពុតសួរថាព្រះអង្គទ្រង់ត្រាស់បន្តទៀតថាចុះស្ដេចចក្រពតនឹងស្ពេលអស់អាយុខៃពីជាមនុស្សទៅទៅបែកឃ្លេដូចគ្នាស្ដេចហ្នឹងក៏មនុស្សដែរណាបែកឃ្លេដល់ពេលបែកឃ្លេទៅចាប់ជាតិនៅក្នុងឋានតវតឹងបរិបូរឲ្យស្រីស្នំគ្រប់បែបយ៉ាងទាំងអស់ ប៉ុន្តែទេវតាក៏ស្លាប់ដែរណាមានទេវតានឹងកើតទេវតាគាត់តែអាយុវែងតិចអាយុទឹកវណ្ណៈទឹកសពទឹកនោះអាយុវែងបានមេជួនកាលប្រហែលជារាប់ពាន់រាប់ម៉ឺនរាប់សែនឆ្នាំទៅតាមជាន់ណាទីផិតស្លាប់ពីទេវតានឹងធ្លាក់មកនរកដេឆានប្រែពិស័យឡើងមួយណាគ្នាតែសតាបរិផលជាអ្នក មានធម៌មិនវិនិច្ឆ័យមិនប្រែប្រួលទេ មានកតិទៀងតតនឹងបានសម្រេចបរិនិព្វានក្នុងទីបំផិតមិនហួសពី7ជាតិឡើយនឹងនឹងបានហៅថាបានសំខាន់ណា សតាបរិផលមិនអាចធ្លាក់ទៅអបាយទុគតិនរកប្រេតវិស័យដេរិឆាននឹងបានទេមានធរទៀងតតកើតជាមិនទេវេសៈមនុស្សចេសៈទេវេចៈមនុស្សសេចៈសតកតុង បរមោនោះជាទេវតាខ្លះជាមនុស្សខ្លះមិនហួស7ជាតិទេនឹងបានសម្រេចបរិនិព្វានពួយតែបរិនិព្វានហ្នឹងយើងឆ្ងល់ដែរពាក្យបរិនិព្វានហៅថាអមតៈមិនស្លាប់ទៀតទេពីព្រោះវាមិនកើតទៀតដូចប្រពុតដែលព្រះអង្គប្រសូតព្រាមហ្នឹងព្រះអង្គ លើករៀបដៃឡើងថានេះជាជាតិចុងក្រោយរបស់របស់យើងហើយយើងមិនកើតទៀតដែរនោះព្រោះមិនកើតទៀតហ្នឹងគឺមិនស្លាប់ទៀតទេកាលណាបើយើងរកឃើញថាកើតនឹងឃើញស្លាប់ក៏ក៏កម្ចាត់បងបានទេកុំឲ្យកើតនឹងកើតបានអូខេណាណាអរគុណអឺអរគុណដែរបងគូដែលបានអត្ថាធិប្បាយទៅលើសេចក្តីទៀងការប្រត់ប្រាស់នៃរាជសត្វសង្ខារញាតមុតហ្នឹងប៉ុណ្ណឹងយើងមិនបានឡាយច្រើនគ្រាន់តែជាការថ្លែងអំណរគុណដល់ លោកប្រធាន ផងហើយនឹងជាការអរគុណដល់ញាតិញោមផងក្នុងការចូលរួមអឺជាថវិកាជាការចូលរួមចេសាមកក្នុងកម្មវិធី របស់យើងក្នុងក្រៅកម្មវិធីកាន់ទុកណាឥឡូវហ្នឹងគណៈចង់សូមមើលអរគុណដល់ម្ចាស់មកជួយតាមអនឡាញតាមផ្ញើតាមអនឡាញអឺ អ្នកស្រីណប់សវណ្ណ150អឺសៀងលីណាអឺសៀងលីណានិងមិត្តភ័ក្តិ75ដុល្លារអឺទិញបន្តែម25ដុល្លារអានអនកំសាន75ដុល្លារដែលជាអ្នកមកជួយមកគឺថា មានតាំងពីញោមមុំ net មុំ100,000អឺសុកសរឹម100,000 គឺគិតជាដុល្លារណាគាត់ជាក្រុមរបស់គាត់ហ្នឹងគាត់ជួយចេញឲ្យវាវាទៅជាអស់75ដុល្លារហើយអឺអឺហ៊ួនមូនី15ដុល្លារអឺសនហ៊ិនហើយយិនរតនាសឹងយិនរតនាអេឈិនឈិនឈិនរតនា10ដុល្លារលំសល់50000លឿងវិជ័យ 50ដុល្លារសរុបទៅទាំងអស់420ដុល្លារហើយគុណចាស់ណាសឿងយើងរតនាអឺ100ដុល្លារហើយនេះសាអានអស់ហើយហើយនឹងទឹកសូសូមនីហើយនឹងថៃថៃអីថៃថៃអានថៃដានថៃដាន ពីម្នាក់ម្នាក់100ទៀតបាន200ដុល្លារហើយទឹកចម្រើនយើងនេះអឺចូល300ដុល្លារបាទអញ្ចឹងសរុបទៅបានច្រើនដែរហើយអរគុណដល់ញាតិញោមទាំងអស់គ្នាដែលបានផ្ញើតាមតាម bank account តាម online បាទអញ្ចឹងអរគុណគុណចាស់មេថែមមិនអត់ទេអរអស់ មានតែប៉ុណ្ណឹងបងគ្រូអរគុណចា៎ចូលរួមជាមួយនឹងនឹងគូអឺចង់សំដែងអំពីទឹកចិត្តរបស់គុណចាស់ណាថាចង់បន្តនៅបនកសលនឹងណាថាមានថាវិការមួយចំនួនឧបត្ថម្ភដល់សំណាក់និស្សិតនោះណាហើយមកអបអរសាទរនៅទឹកចិត្តនឹងដែលថា ចង់បានជាថវិកាដែលញោមញាតចូលមកហើយព្រះអង្គទឹកដីព្រះអង្គចូលរួមធ្វើទានឲ្យផ្សេងផ្សេងដើម្បីឧទ្ទិសជូនអ្នកមានគុណនឹងខ្ញុំអបអរសាទរជាមួយកិច្ចការនោះណាមួយវិញទៀតចំពោះកិច្ចការជាតិក៏ព្រះអង្គតែងតែរំលឹកនឹកដល់ថាញោមស្រីនៅឯកម្ពុជាក្រមក៏ជា ប្រជាជាតិខ្មែរក្រោមដែលព្រះអង្គតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋជាទូទៅណាជាមេត្តភូមិជាមេត្តមេតាងឲ្យមេត្តភូមិភូមិទឹកដីបំដាយមិនដាយរស់នៅ ទីនោះ មានញាតសាលហិតរបស់យើងទាំងញាតនៅក្នុងវត្តសង្សារនោះក៏ដោយ ជនរួមជាតិក៏ដោយនឹងគឺជាអង្គើមួយដែលខ្ញុំប្រកណាយកចិត្តទុកដាក់ថាសំជាកលបុតនៃខ្មែរក្រោម អ្នកដែលបានចូលរួមធ្វើផលប្រយោជន៍ជូនសង្គមជាតិបាទហើយខ្ញុំសូមកោតសរសើរនៅទឹកចិត្តនឹងសូមសម្ដែងនៅមនោសញ្ចេតនាចូលរួមយ៉ាងកក់ក្ដៅជាទីបំផុតហើយហើយភើបឃើញដែលទស្សនិកជនដែលគាត់ចូលរួម គាត់ពីចម្ងាយផ្សាយបច្ច័យណាគឺថាគាត់មានសទ្ធាជ្រះថ្លាអ្នកដែលចូលរួមនៅក្នុងកម្មវិធីព្រះអង្គក៏ដោយ បានមើលកម្មវិធីក៏ដោយគឺថាគេឃើញគេឃើញទឹកចិត្តអញ្ចឹងហើយក្នុងពេលដែលព្រះអង្គមានការបាត់បង់សមាជិកគ្រួសារជាពិសេសគឺអ្នកមានគុណហ្នឹងណាពួកគាត់ចូលរួមជាមួយនឹង បាននេះបង្ហាញពីទឹកចិត្តនឹងគួរឲ្យចាស់ថ្លាមែនទែនហ្នឹងចឹងកណាហើយគុណចាស់នៅខាងស្រុកខ្មែរទៅពួកម៉ាក់ដែរឈ្មោះខាន់សវណ្ណបាទទៅទៅផ្ញើមកដល់មិញមិញបាន100ដែរខាន់សវណ្ណដូចលោកខាន់សវណ្ណដែរឈ្មោះដូចគ្នាខាន់សវណ្ណហ្នឹងហើយគាត់ផ្ញើលោកផ្ញើមកមិញហើយ បច្ច័យនេះគឺយើងហើយញោមមួយទៀត net លីអេងដែលគាត់ជាអ្នក smooth ណាណាអស់ smooth ក្នុងកម្មវិធីកម្មវិធីនេះគាត់គាត់ចូលដែរប៉ុន្តែមិនតាន់ដឹងថាគាត់ចូលប៉ុន្មានគាត់ទៅផ្ញើឲ្យសុំលេខ account ណាហើយកណ្ដាលសូមបញ្ជាក់បន្លែថាឡើងវិញថាបច្ច័យហ្នឹងគឺចំនួនដូចមើលសរុបទៅបាន500ណាបាញ់500ទៀតណាខ្ទង់500 600អីហ្នឹងហ្នឹងខ្ទង់ហ្នឹងកណ្ដាលនឹងដាក់ចូលទៅក្នុងសមណៈនិស្សិត ឬក៏និស្សិតខ្មែរកម្ពុជាក្រមសម្ព័ន្ធណាសម្ព័ន្ធដែលមានសម្ព័ន្ធសំណាំសិស្សពងសិក្សាហ្នឹងហើយយើងបានទីទួយដាក់ចូលក្នុងនោះគុណសម្បត្តិមួយធំណាហើយខ្ញុំគណជឿថាផលបុណ្យហ្នឹងឯងកើតមានដល់ញោមស្រីណានិយាយហើយគាត់ទទួលលោកផលហ្នឹងហ្នឹងហើយហើយមួយមួយទៀតតែបុណ្យ7ថ្ងៃឬក៏បុណ្យ7ថ្ងៃអាទិត្យនេះហើយ និងមានថាវិការញាតិញោមចូលមកថែមទៀតអានឹងគឺជាសទ្ធារបស់ញាតិញោមកណ្ដាលនឹងលៃលោកថានឹងជួយខាងភូមិរែងសាលាឆោទៀនខ្លះដើម្បីមិនបានច្រើនទេបានខ្លះតាមខ្ញុំកំណត់នឹងចូលរួមអបអសាទរហើយប្រកាសជូនញាតិញោមដែរហ្នឹងហើយជូនញាតិញោមប្រសិនជាញាតិញោមគាត់មានសទ្ធាចាស់ថ្លាចង់ចូលមកចូលរួមអឺតែចាំតែញាតិញោមចូលមក ត្រូវទទួលទាំងអស់អត់មានបដិសេធថាមិនទទួលបច្ច័យឲ្យញោមទេពីព្រោះយកបច្ច័យទៅដើម្បីកសាងសង្គមកសាងសាលាឆោតទៀតបន្ថែមទៀតមិនមែនថាមិនមែនថាប្រមូលមកដើម្បីខ្លួនឯងទេគឺថាដើម្បីយកទៅកសាងភូមិសាលាឆោតទៀនបឹងជួយជួយឧបត្ថម្ភដើម្បីជំរុញការកសាងនោះឲ្យបានឆាប់រួចរាល់ណាពលគ្នាអណ្ដិតគ្នាគ្នាវាខ្វះខាត ហើយមើលតែបងគឹមគឹមគាត់ចូលមកដែរគាត់ថាសូមថ្វាយបង្គំលោកគ្រូពីរអង្គដោយសេចក្តីគោរពនិង លោកមាវាគ្មិនដោយសេចក្តីគោរពផងលោកគឹមគឹមមួយទៀតដែរខ្ញុំកណាឃើញយុវជនយើង ហើយនឹងព្រះអង្គសំរិនបានទៅដល់ផ្ទះបានញាតញោមមួយចំនួននៅព្រះតាប៉ែងនៅលងហោណាហើយនឹងយុវជនយើងនៅឃ្លាំងណាបានទៅចូលរួមនឹង បង្ហាញពីទឹកចិត្តទឹកចិត្តហើយសម្ដីរបស់ពួកគាត់ថាក៏ចាត់ទុកព្រះអង្គជាមហាគ្រួសារណោះណាទេសម្ដីហ្នឹងគឺថាយើងរងចាំយូរហើយកាយវិការហ្នឹងរងចាំយូរហើយអឺចង់បង្ហាញថាសកម្មភាព នៅ ក្នុងសង្គមណាគុណណា ដែលព្រះអង្គបញ្ចេញសកម្មភាព បម្រើសង្គមជាតិខ្មែរក្រមនឹងត្រូវបានទទួលស្គាល់ណាពីយុវជនយើង ពីញាតិញោមពុទ្ធបរិស័ទហើយនឹងប្រសង្ឃយើង នៅកម្ពុជាក្រមមកប្រធានសហសហព័ន្ធនឹងឲ្យលោកប្រធានប្រាក់ស្រីវត្តនិយាយទៅទូទៅនៅលើសកលលោកទៅតាមបណ្ដាញសង្គមហ្នឹង ណាឃើញយុវជននឹងមានទោបង្ជឿងថាច់គ្រឿងយើងខាយលោកអឺថាច់ថាច់ញឹកញឹកថាច់ញឹកហើយនឹងព្រះអង្គសំរិនព្រះអង្គព្រះអង្គតនំសេកវត្តតនំសេកព្រះអង្គវរាហើយលោកឃីមឃីមទៅតាំងយប់ទេនោះទៅមកម៉ោង10ជីទៅទាំងលោកដល់ទៅសួរសុខទុក្ខពលនឹងដែរជួបថ្ងៃមុនហ្នឹងហើយ ដល់ឡូវតបនញោមយាយនៅឯខេត្តពលាវហ្នឹងអសឹងថាចុងប្រទេស យើងជាប់មាត់សមុទ្រណាណាមកទូលឯគុណវិញលេមប្រយុទ្ធមិញថាស្រុកឯគុណហ្នឹងវាគេហៅស្រុកអស់ផ្លូវរត់តផ្លូវតតតសមុទ្រណាតព្រែកតសមុទ្រណាអស់ផ្លូវរត់តែអញ្ចឹងនៅក្នុងដល់ហ្នឹងហើយ នឹងសរណៈដែលយួនយួនដុតសល់ណាណាយួនដុតសល់កាប់សម្លាប់តស៊ូគ្នាដោយអាវុធពីដើមហ្នឹងរត់ចូលភ័យរត់ចូលព្រៃសល់ដូចថាអ្នកដែលសល់ពីស្លាប់ក្នុងសង្គ្រាមហ្នឹងហ្នឹងវារត់អស់ដីរត់ហើយអញ្ចឹងនៅក្នុងក្នុងស្រុកហ្នឹងណាណាហ្នឹងចង់និយាយអញ្ចឹងហើយទឹកដីកម្ពុជាក្រមយើងមានលក្ខណៈពិសេសអញ្ចឹងហើយអរគុណញាតិញោមដែលបានចោះទៅសពរិទ្ធប្រគុណ ដោយចុងប្រទេសយើងហ្នឹងចុងទឹកដីកម្ពុជាក្រោមហ្នឹងហើយអរគុណដល់ប្រធានយើងដែរឲ្យកូនកូនគាត់ទៅដល់វល់ណាដែរបាទគ្រីស្ទីណាចឹងណាគ្រីស្ទីណាចុះទៅដល់គ្រីស្ទីណាគេទៅ holiday ហើយហើយក៏អត់ចូលទៅដល់វត្តកណាហើយមានលក្ខណៈពិសេសនៃប្រធានប្រធានតំណាងណានឹងកាន់តែពិសេសទៅទៀតណាគាត់បានយកគោលរំគាត់ទៅដល់នោះដែរបាទ ហើយមានញាតិញោមច្រើនមានប្រសង់មកខាងឡៅលោកធាននៅកម្ពុជាក្រមអត់ទេធាននេះដែរតែកូនកូនសៃតាកូនសៃតាហើយមានប្រសង់ហើយ7 8អង្គមកពីខាងខាងព្រះតពាំងណាមកថែមម្លានទៀតអញ្ចឹងហ៎ថែមម្លានតែដោយសារតែកូនសុកវត្តកណ្ដាលហ្នឹងទៅរៀនហ្នឹងទេអត់មានប្រព័ន្ធកណ្ដាលហ្នឹងអឺលោកតារៀនហ្នឹងហើយតែមិនគេស្គាល់លោកស្គាល់ទៅក៏មកសូត្រថាញោមកណ្ដាលស្លាប់ហ្នឹងទៅជា ហើយតលោកនោះតើជាក្មួយដែរណាបានហ្នឹងក៏ផ្អែកទៅលើប៉ុនផ្សព្វផ្សាយហ្នឹងហ្នឹងហើយអឺនិយាយទៅមិនថាប្រព័ន្ធផ្សព្វផ្សាយទេប៉ុនផ្សព្វផ្សាយណាក៏ដូចប៉ុនផ្សព្វផ្សាយណាប៉ុន្តែកិច្ចការសង្គមបំរើជាតិណាណាអឺរឿងបំរើជាតិមានគុណតម្លៃផ្សេងណាអញ្ចឹងណាដើម្បីតាសង្គមទៅទេគឺថាវាជាទូទៅសំណុះជាតិ ប៉ុន្តែនេះយើងតស៊ូជាមួយនឹងអឺអ្នកដែលជិះជាន់យើងអញ្ចឹងណាបាទគាត់នេះថាទឹកចិត្តនឹងធំធេងណាលះបង់សពគ្រប់បែបយ៉ាងលះបង់ដូចចឹងករណីពិសេសតែគួរកប់3ទៅណាគួរកប់3ទៅធ្វើដំណើរទៅ ដើម្បីប្ររពដោយផ្ទាល់ចំពោះសពរបស់គាត់អញ្ចឹងណាចំពោះរាងកាយរបស់គាត់ណា ទោះបីថាគាត់បាត់បង់ទៅហើយក៏ដោយនៅរូបរាងកាយហ្នឹងថាចង់បង្ហាញអញ្ចឹងប៉ុន្តែអត់បានទៅដោយសារអីដោយសារតែយើងតស៊ូជាមួយនឹងអ្នករំលោភបំពានហ្នឹងធ្វើបង្កើតទៅជាឧបសគ្គដែលអត់បានទៅអញ្ចឹងអរគុណចំពោះបងប្អូនទាំងអស់ដែលខ្ញុំណាឃើញទឹកចិត្តពួកគាត់ណាទៅជំនួសតាទៅជំនួសកណាអញ្ចឹង ភាសាដែលយុវជនយើងសម្ដែងថាព្រះអង្គជាមហាគ្រួសារវាធ្វើឲ្យខ្ញុំកណានឹងមើលអានោះហើយនឹងមិនសឹងអសក់ទឹកភ្នែកអំភើបហ្នឹងអញ្ចឹងណាអំភើបរបៀបក្តុកក្តួលដោយថាពួកគាត់ទៅទៅតំណាងឲ្យព្រះអង្គណាយ៉ាហ្នឹងហើយនិយាយភាសាហ្នឹងវាមានន័យអញ្ចឹងហ្នឹងហើយហើយយើងចង់ឃើញអញ្ចឹងសម្រាប់សម្រាប់ខ្មែរក្រោមហ្នឹងណាចង់ឃើញទឹកចិត្តរបៀបហ្នឹងណាឲ្យបងប្អូនយើងហ្នឹង ធ្វើរបៀបអញ្ចឹងបានសេចក្តីសង្ឃឹមរបស់យើងឲ្យអ្នកក្រោយនោះអ្នកចំនួនក្រោយហ្នឹងគេអនុវត្តតាមហើយរបៀបអញ្ចឹងតស៊ូយើងនឹងទទួលបានសិទ្ធិសេរីភាពហើយតចង់និយាយថាខ្ញុំមកនិយាយជាមួយញោមគឹមគូអញ្ចឹងណាហើយយើងយកបធរទៅជាមួយនឹងសិទ្ធិសេរីភាពណាអូអាខាងទីកមាក់ហ្នឹងគឺថាកើតពី ចាប់ផ្ដើមឡើងដោយសារមកវិភេកហ្នឹងការយល់ឃើញត្រូវណាណាណាបើយល់ឃើញត្រូវថាកិច្ចការដែលព្រះអង្គធ្វើហ្នឹងគឺជាការងារត្រូវដំណើរផ្លូវត្រូវហើយគេយល់ឃើញថាធ្វើត្រូវបានគេជួយណាណាអញ្ចឹងបងឃើញទេពធហ្នឹងជួយអញ្ចឹងជួយឲ្យយើងអាចធ្វើដំណើរទៅដល់សត្វត្រីភាពណាដើរជាមួយពធកើតឡើងចាប់ដើមជាមួយ ពីសមាធិធិហ្នឹងទៅអញ្ចឹងណា ការយល់គ្នាទៅវិញទៅមកយល់ជាពិសេសគឺដោះដោះស្រាយបញ្ហាទុកលំបាកដល់គ្នានឹងគ្នាហើយឧទាហរណ៍ថាគ្រួសារកណ្ដាលបើថាក្រាន់បើបានអាចដោះស្រាយបានហើយបើចោះគ្រួសារខ្លះអ្នកតស៊ូដែរប៉ុន្តែគ្នាក្រព្រោះណាអាហ្នឹងហើយដែលយើងត្រូវទៅជួយគួរកបីគួរកបីណាគួរកបីពេលណាដែលយើងខ្វះខាតយើងនាំគ្នាទៅបំពេញថែមហើយ ដើម្បីឲ្យដើម្បីកាត់បន្ថយអាការខ្វះខាតណាអាការខ្វះខាតនេះជាតម្រូវការច្បាស់ឆាប់ណាហើយសំខាន់ណាបើយើងអត់មានការជួយគ្នាទេគ្នាលងក្នុងយើងមិនជួយលើកណាធ្ងន់ធ្ងរមិត្តភ័ក្ដិណាគឺថាជួយគ្នាក្នុងគ្រាក្រហ្នឹងណាពេលដែលយើងមានអាសន្នបានយើងមើលឃើញមិត្តពិតប្រកបណាអញ្ចឹងណាពេលដែលយើងជួបអាសន្នមាន មានមានអន់ក្រណាមានដូចថាទុកលំបាកមានកិច្ចការដែលត្រូវត្រូវដៃជើងណាដូចដូចភាសាអង់គ្លេសគេថា you need a hand គាត់ថាយើងអស់ដៃអត់មានដៃទៅឈោងចាប់អីទៀតគេថាយើងត្រូវការដៃទេគេចុះគេរុញដៃមកឲ្យយើងប្រើចង់និយាយអញ្ចឹងណា give you a hand មកជួយជាដៃមកពីយើងដៃមានដៃតែពីរម្លោះឲ្យគេឲ្យដៃពីរមកជួយទៀតអីអីចឹងណាអញ្ចឹងណា យុវតែយុវជនធ្វើអញ្ចឹងខ្ញុំកណាមើលឃើញថាហុចដៃឲ្យគ្នាដូចជួយថ្ពក់គ្នាឬមួយជួយលើកចេះយ៉ាងហើយទៅវិញសូម្បីតែកំពុងតែទទួលទានអាហារគុណព្រះអង្គលោកចាប់ស្អីហើយវានៅអតិអតាយហ្នឹងមានអ្នកណាមួយលោកមកជួយច្រត់សាច់យកទប់សាច់ស្អីហ្នឹងហើយយើងលើកឡើងទៅវាផុយមកដោយស្រួលហ្នឹងក៏ជាទឹកចិត្តមួយហ្នឹងហ្នឹងទាំង ទាំងក្នុងការទទួលទានរួមគ្នាក្នុងស្ពកអញ្ចឹងហ្នឹងហើយណាគុណឃើញតែឯងនៅពេលជួនកាលយើងយើងលោកយកអីទៅវាជាប់ដោយអតិអតាយមកមានគេជួយជួយទប់ជួយទប់ហ្នឹងហ្នឹងហ្នឹងរបៀបអញ្ចឹងតែ give you a hand ហ្នឹងអញ្ចឹងអានេះគឺអានេះពិសេសណាស់ណាបន្តិចមែនបន្តិចពិសេសណាតិចតិចហ្នឹងគឺបង្ហាញអំពីមโนសញ្ចេតនាណាឧទាហរណ៍យាយគាត់សប្បុរសឧទាហរណ៍ឧទាហរណ៍ថា ឈើមួយកណាត់កណ្ដាមផ្លូវណាបើសិនតែមានអ្នកណាមួយដើរចពុបជើងដួលគូណាស្អាតតែយើងយកចេញផ្លែមកធ្វើឲ្យគ្រាអត់មានផ្លូវរលេងទៅស្មូតស្ងួតអត់មានសេចក្តីគ្រោះថ្នាក់គូណាអាហ្នឹងគឺជាបុណ្យកុសលដែរកន្លែងណាកបោកជួយយកចប់ទៅចាំងអីចឹងទៅអញ្ចឹងអូខេហើយមានបលាមានអីដូចព្រះអង្គមានទូលអញ្ចឹងមានឈើអីរឹងតឹងតាមផ្លូវនោះយើងចាត់ថាជាឧបសគ្គណាឧបសគ្គដល់គេណាជួយដោះស្រាយឧបសគ្គហ្នឹងអូខេ អរគុណណាស់ហើយអរគុណដល់នេះលោកថាច់យុជិលចធំណាលោកអឺថាច់ថាបាទលោកថាលោកថាហ្នឹងគាត់លើសូរដំណឹងថាចង់មកដែរបាទរៀបចំខ្លួនមកស្រាប់តែមិនតាន់អត់ទេពោះធ្វើទុកអូមិនដឹងជាអឺហូបត្រូវអីក៏មិនដឹងមិនហើយគាត់ថាគាត់ថាមានអារោគមួយដល់រើឡើងរោគពីដើមឡើងណា តែគាត់ទៅចង់មកតែតែគាត់អត់បានហើយលោកថាច់ញឹកហ្នឹងមិនបងអត់បានអត់មានឈ្មោះមកទេតវ៉ាតវ៉ាតែហេតុអីក៏យើអត់មានឈ្មោះខ្ញុំគាត់ណាពួកនោះក៏រៀបចំទិញជួលឡានធំវានឹងតិចមកអូកមុនថែមកៅអីថែមកៅអីហើយបានមានបងមីគាត់បងប្អូនគាត់មកថែមប្រពន្ធប្រុសម្នាក់ស្រីម្នាក់មកថែមគាត់ទៀតពីរនាក់ទៀតអញ្ចឹង7នាក់ទាំងអស់ហ្នឹងហើយមកដល់ភូមិកណាស្រុកកណាម៉ោងម៉ោង5ភ្លឺ ណាទេអាតិចដល់ពីការដល់ដែរហើយស្រុកនោះងាយរកឃើញទេណាខាងខ្វាងហ្នឹងស្រុកនោះវានៅក្នុងព្រៃតំបន់ចំកាត់ហៅយងយងយងយកង់ណាតំបន់ដំដោះដំដោះណាតំបន់ដំដោះអេហើយពួកហ្នឹងកណាកណាសេឈ្មោះអាស័យឋានឲ្យអប់គូតឹងសានិនវើយវៀងហងយ៉ាងតិនបាក់លីវចុះឥឡូវនៅផែនទីក៏មានដែរបាយ Google Google ឡើយណាក៏មានដែរគេថាដាក់ Google មក ដេញមកតាមផ្លូវអាផ្លូវទូចទូចទូចមកថាបាក់ម៉ូតដែរតែម៉ូតតដល់ដល់បាទអស្ចារ Google នៅកន្លែងហ្នឹងអូប្រកែមែនណាគាត់តែឡាយគាត់ណាអាហ្នឹងគេថាបង្ហាញផ្លូវដោយទេវតាហ្នឹងណាអីហើយយើងក៏អស់ឆ្ងល់ហើយឥឡូវនេះស្រុកឡូវហ្នឹងណាហើយថាច់ញឹកថាហេតុអីក៏មិនក៏ហៅឈ្មោះខ្មែរហ្នឹងនឹងតំបន់ហ្នឹងថាម៉េចពីព្រោះយើងពីដល់មកវាស្រុកលំដោះហ្នឹងមានដឹងប្រជាជនវល់រត់ដើរពេះពេញមានបាន ដឹងសរសេរឈ្មោះអីណាតែកណ្ដាលក្រោយមកកណ្ដាលដាក់ឈ្មោះឲ្យកណ្ដាលដាក់ថាភូមិ9ភូតឹងនេះណាភូមិភូតឹងនេះណាស្រុកភូមិ9ស្រុកអីងអាឃុំ9ស្រុកកោះធំខេត្តពលាវខេត្តកោះធំស្រុកកោះធំស្រុកធំដែរលើទៅដល់វត្តដូចជាកោះដែរកោះដែរអូខេអរគុណណាស់យើងប៉ុណ្ណឹងចុះធំនៅស្រុកខ្មែរមានដែរ ណាកោះធំអីទេនៅណាក៏មានវត្តនោះមានវត្តកោះធំមួយដែរណាអវត្តកោះធំវត្តខ្មែរយើងវត្តធំសំណោះជើងធំណាជើងវត្តអរគុណច្រើនហើយយកស្ដេចឈ្មោះកាយខ្វាងយ៉ាងដែរយ៉ាងដែរមិនដឹងចេះពីមុនមិនដឹងឈ្មោះហ្មងកណាមិនឆ្ងល់ដែរកណាវោប្រវត្តិចឹងចាស់កាយខ្វាងទៅឲ្យតែខ្មែរឲ្យតែខ្មែរប៉ុន្តែគាត់ថាហើយស្រុកកណាពិសេសថាថាតែ100 100គ្រួសារទេណាបានកសាងវត្តប៉ុណ្ណាដែរដែរណា ក៏មុនតែ80ម៉ានគ្រួសារគូឥឡូវបានឡើងជាង100 180ហើយប៉ុន្តែឥឡូវហ្នឹងបាត់ចាស់ចាស់អស់មែនប៉ុន្តែខ្លឹមជាតែខំប្រឹងកសាងវិហារអីទៅឥឡូវហើយចាស់ចាស់ក៏ទៅអស់ខាងឥឡូវក៏ចាស់ចាស់ទៅអស់ញោមករាអស់អស់អស់អស់ញោមណាអស់ដូចគ្នាកណាអស់យប់មិញនិយាយមួយព្រះអង្គលេមព្រះអង្គលេមក៏អស់ដែរព្រះអង្គឡាក៏អស់ដែរណា អង្គដែលអស់ដែរអស់ដែរគ្រូអស់យូរហ៎ណាអស់យូរ15ឆ្នាំហើយអស់ណានិយាយបញ្ជាក់ឡើងវិញថាបច្ច័យ4ដែលបានមកហ្នឹងគឺថ្មចាត់ចែងទៅ ប្រកេនប្រសងសាមណនិស្សិតសាមណនិស្សិតនេះគឺខាងវត្តនគរវ័នណាយើងមានសពន្ធសាមណនិស្សិតក៏ជា ប្រព័ន្ធសាមណនិស្សិតប្រសងព្រះអង្គលោកគង់នឹងដែរតែឡើយលោក ទៅនៅវត្តអឺ ថាក្រែនណាអីបងរ៉ែនចៅរ៉ែនណាចៅរ៉ែនហ្នឹងឯងលោកនៅគាត់កណាតាអីគាត់19ហ្នឹងឥឡូវលោកទៅនៅវត្តវត្តបតុមបាទជាសំណាក់និស្សិតតោងហ្នឹងណែកណាមិនដែលបានចូលដែរណាសម្ព័ន្ធសំណាក់និស្សិតហ្នឹងឃើញបានចូលបានម្ដងបាន100ណាឥឡូវនេះគឺប្រហែលចូលបានប្រហែលគឺតនៅទាំងអស់ឥឡូវយើងណា យើងរំពឹងហើយយុវសមណៈហើយនឹងយុវជនរបស់យើងនឹងគឺថាថាសសទ្រូងរបស់ខ្មែរក្រមណាណាហើយមួយទៀតបច្ច័យ4ដែលបានមកជួបបនញោមបាននេះប្រហែលជាអាត្មាចាត់ចែងប្រសងឲ្យអស់នៅសល់ប្រហែលបាននឹងផ្ញើទៅភូមិកង្រែងខ្លះណាវាមិនបានច្រើនទេអាចចូលលក្ខណៈថាមកដោះស្រាយបានបន្តិចតួចដើម្បីកាត់បន្ថយភាពក្រីក្រណាណា បាទគាត់ពីនឹងទៅចង់ធ្វើបន់មួយដែរបន់ផ្កាហ្នឹងដើម្បីជួយចូលរួមក្នុងការកសាងបន្ថែមទៀតព្រោះយើងនៅឃើញខ្វះខាតច្រើនបើយើងធ្វើធ្វើខែមួយបានធ្វើខែមួយជួយណាខែមួយខែពីរណាខែ3ណាធ្វើបន្ការមួយសម្រាប់ជួយកសាងវត្តណាអរគុណណាចាំមក ខាង YouTube ក៏បានចូល comment ដែរអរគុណណាស់ប៉ុណ្ណឹងគូអរគុណជូនពរសុខភាពល្អសូមអរគុណដល់ប្រិយមិត្តដែលបានចូលរួមទស្សនាបាន ចិត្ត1ម៉ោងដែរខ្វះ7នាទីទៀតឡើយប៉ុណ្ណឹងបានណាខ្ញុំគូចាំមានអីថាអីថៃវិញខអីចាំក្រោយខចុងក្រោយសូម7នាទីបង សូមផ្ដាំផ្ញើដល់បងប្អូន ដែលជាបងប្អូនរបស់ព្រះអង្គនេះនៅកម្ពុជាក្រមនេះកុំឲ្យកើតទុកខ្លាំងពេក ព្រោះការដែលយើងកើតទុកហ្នឹងទោះបីយើងកើតទុកខ្លាំងយ៉ាងណាក៏យើងមិនអាចធ្វើឲ្យយាយគាត់រស់ឡើងមកវិញបានត្រឡប់វិញបានទេរឿងកន្លងហើយវាហើយហើយឲ្យតាំងចិត្តធ្វើភាវនាគឺសមាធិនឹងឯងព្រឹកល្ងាចហើយផ្សាយមេត្តាធម៌ដល់អ្នកម្ដាយទូកពុកដែលអនិច្ចកម្មទៅនោះផ្សាយមេត្តាធម៌ព្រោះមាញ់ស្ដាប់ធម៌ពុទ្ធព្រះអង្គថា ការចម្រើននៃភាវនាធ្វើសមាធិអានិសង្សច្រើន ជាងគេដល់ថ្នាក់ចុងបញ្ចប់នោះ ផលអានិសងធំណាស់ហើយយើងធ្វើហើយយើងតាំងចេតនាឲ្យស្អាតទៅថាអ្វីដែលខ្ញុំកំពុងសាងបញ្ញកុសលដែលខ្ញុំកំពុងសាងនេះសូមអញ្ជើញអ្នកម្ដាយលោកពុកមកអនុនាអនុមោទនាទទួលយកនៅ ផលនៃអានិសងទាំងឡាយដែលខ្ញុំកំពុងសាងនេះឲ្យបានបរិបូរសពកាលវេលាហើយសូមឲ្យបានណែរស់នៅបានប្រកបដោយនៅសេចក្តីចម្រើន និងសេចក្តីសុខដ៏ផ្សេងផ្សានរួមទាំងសេចក្តីសុខដ៏ស្ងប់ស្ងាត់ អស់កាលជាងវែងតទៅហងគឺយើងតាំងចេតនាអញ្ចឹងធ្វើសមាធិព្រោះតាមពុទ្ធថាកម្លាំងនៃសមាធិហ្នឹងមានអានិសង្ឃធំណាស់អញ្ចឹងបានចំនួនមុនប្រពុតផងមកពួកតបោះដែលធ្វើសមាធិបានបឋមឈានទុតិយឈានហ្នឹងដែលមានរិទ្ធមានអីអាចខុសហើរួចដោយកម្លាំងចិត្តហ្នឹងណាចិត្តហ្នឹងធំណាស់អប់រំចិត្តឲ្យបានត្រឹមត្រូវដូច្នេះយើងយកផ្លូវចិត្តមកប្រើវិញដើម្បីផ្សាយមេត្តាធម៌ទៅបាទ ហើយមិនបងខាតអីច្រើននេះព្រះអង្គអានេះក៏ទឹកចិត្តទៅតាំងចិត្តឲ្យស្អាតហើយយើងមានអនុសង្ឃមានបុណ្យច្រើនទៀតធ្វើសមាធិហ្នឹងហើយមិនបាច់ចាំបាត់អីទេអង្គុយសងំសងំតាំងចិត្តទៅដកហើមចូលដឹងដកហើមចេញដឹងពឹកធ្វើបាន10នាទីអីទៅខ្សែមេត្តាធរល្ងាចធ្វើបាន10នាទីមិនដេកហ្នឹងខ្សែមេត្តាធរពេលដេកធ្វើក៏បានដែរណាហ្នឹងប៉ុណ្ណឹងគណៈផ្ដាំផ្ញើតែប៉ុណ្ណឹងទេអរគុណដែរអឺតាមពិតខ្សែមេត្តាហ្នឹងវាបានផលសម្រាប់ខ្លួនយើងផង ដល់អ្នកដែលយើងដល់អ្នកដែលបានយើងឧទ្ទិសផងហើយសពសัตว์ទាំងអស់ដែលនៅជុំវិញខ្លួនយើងហ្នឹងដល់ទាំងអស់ឲ្យទៅយើងផ្សាយទៅដល់ដល់ហើយជាពិសេសការនៅក្នុងក្នុងនៅក្នុងគ្រួសាររបស់យើងដែលយើងធ្វើហ្នឹងវាធ្វើឲ្យតិចតិចុំបងណាធ្វើតិចតិចុំដូចជាស្ដាប់គ្នា ហើយចេះមានមេត្តាដល់គ្នាយល់ជាស្អីក្នុងគ្រួសារបើយើងផ្សាយមេត្តាឲ្យដល់អ្នកនៅរស់ហ្នឹងទេយ៉ាងហ្នឹងចេះរាប់អានយើងឃើញមុខយើងចេះរាប់អានហួរខាងយើងព្រោះយើងមានមេត្តាធម៌ធ្វើឲ្យចិត្តយើងហ្នឹង ធ្វើចិត្តយើងស្រស់ស្រាយរីករាយហើយវាមានសន្តិភាពក្នុងចិត្តហើយផ្សព្វផ្សាយសូម្បីតែសត្វដំរីមកព្រិចអត់បានណាសត្វដំរីមកជន់អត់បានទេមកអត់បានទេឃើញតែផ្សាយមេតាធរទៅមេតាធរដល់វាហ្នឹងវាមកអាណិតយើងទៅជួយយើងវិញមិនស្រួលច្រឡងយើងហ្នឹងហើយដូចជាមានុបដែល កសាងផ្លូវនោះជាគាត់បាត់ទៅគាត់ជាប្រអិននោះ មានប្រពន្ធ14នោះជាតាសមន្តាហើយសនន្តាអីមួយទៀតហ្នឹងហើយអូខេដល់ម៉ោងហើយអរគុណច្រើនដល់ប្រិយមិត្តទាំងអស់គ្នានេះនៅពេលក្រោយនេះសូមជួបព័ត៌មានប៉ុណ្ណឹងហើយសន្យាថាយើងនឹងមានកម្មវិធីផ្សាយបន្តបន្តទៀតក្នុងសិទ្ធិមនុស្សហើយរាល់ថ្ងៃសិលយើងអាចជួបគ្នាបន្តិចតិចទៅដើម្បីជាការផ្សព្វផ្សាយធម៌ហ្មងណា តែបងរត់ធោឯណាមួយថ្ងៃថ្ងៃសិលហ្នឹងយើងសន្ទនាគ្នាធោមួយម៉ោងទៅហើយហើយបងនិយាយទៅផ្ទះទៅបាទហើយគាត់ចាស់ក៏ទៅវត្តវិញទៅណាហើយល្ងាចចឹងយើងបើថ្ងៃសិលយើងសន្ទនាធោប៉ុណ្ណឹងដើម្បីជាការចូលរួមធ្វើឲ្យកម្មវិធីយើងរស់រវើកទាំងសន្ទនាពេលក្នុងសាលាឆាន់ហើយគុំប្រះរកផែធေါ်ប្រែហើយមកសន្ទនាធေါ်ទៀតអរគុណចា៎ 好。